ចឹងមកជួបគ្នាជាមួយនឹងមេរៀនទី1និយាយពី General Awareness Orientation for Environment ចឹងរឿងដែលត្រូវគិតហើយដំបូងនៅក្នុងការអឺសិក្សាទៅលើ មុខវិជ្ជា Green នេះគឺប្រោតសំខាន់ទៅលើបរិស្ថានអូខេចឹងអឺ title នៃចំណងជើងមេរៀនទី1នេះគឺជាអឺការយកចិត្តទុកដាក់ទៅលើបរិស្ថានហើយជា ផ្នែកមួយ សម្រាប់ការអភិវឌ្ឍក្នុងអាជីវកម្មផងដែរតោះអញ្ចឹងអឺយើងទៅមើល content content មេតិកានៅក្នុងមេរៀនរបស់យើង គឺមាន4ចំណុចទី1គឺការវិវត្តណានិយាយបរិបត្តិខ្មែរយើងចុះនឹងការវិវត្តរបស់ខ្មែរយើង ហើយបន្ទាប់មកគឺស្ថានភាពក្នុងការរស់នៅ ប្រចាំថ្ងៃហើយនឹងបញ្ហា ណាបញ្ហាបញ្ហាបរិស្ថានសម្រាប់សកលលោកហើយជាមួយនឹង 5WN28 ហ្នឹងការ key key concept សម្រាប់ការអភិវឌ្ឍទៅលើ green ឬក៏ទៅលើ green concept អញ្ចឹងនៅ ក្នុងនោះមាន 5W plus 2H អូខេតោះអញ្ចឹងចូលដល់ចំណុច ទី1និយាយពីខ្មែរមានន័យថាខ្មែរនៅក្នុង សម័យខ្មែរសម័យអង្គរនេះគឺជាការរៀបចំ គឺជាយុទ្ធសាស្ត្រសម្រាប់ខ្មែរនៅ ក្នុងការអភិវឌ្ឍរហូតដល់ទទួលបានជោគជ័យហើយឈានទៅរកការបង្កើតទៅលើអរិយធម៌ទៅលើធម្មជាតិអីដែលមាន លក្ខណៈមួយល្អប្រសើរ នេះគឺជាចំណុចមួយដែលយើងទទួលបានជោគជ័យនៅក្នុងគណៈពេលនៃការអភិវឌ្ឍបែបធម្មជាតិហើយសួរថានៅក្នុងហ្នឹងពេលហ្នឹងសួរថាវាប៉ះពាល់ទៅដល់បរិស្ថានណានឹងកាលពីសម័យដើមកតានៃការជាអត្តពលទៅលើបរិស្ថានហ្នឹងគឺវាមានកម្រិតទាបនៅឡើយមនុស្សក៏នៅតិចការអឺការអភិវឌ្ឍក៏ប្រកបទៅដោយ ការច្នៃប្រឌិតណាមិនមែនជាការអភិវឌ្ឍប្រកបទៅដោយគ្រឿងចក្រ ឬក៏ការអឺដុតបំផ្លាញឬក៏អីទេ គឺភាកច្រើន គឺការអភិវឌ្ឍបែបការច្នៃប្រឌិតពីសម័យដើមហ្នឹងអញ្ចឹងនេះគឺជាចំណុចនៃការអភិវឌ្ឍដ៏ជោគជ័យមួយ ដែលបានសល់រហូតមកដល់ពេលបច្ចុប្បន្នប៉ុន្តែ សម្រាប់បរិបត្តិនៅក្នុងប្រទេសយើងបច្ចុប្បន្ននេះក៏មិនទាន់អឺខ្លាំងក្លាប្រមាណដែរក្នុងការអភិវឌ្ឍដែលធ្វើឲ្យចេះឥទ្ធិពលទៅលើ បរិស្ថានអញ្ចឹងនៅទេណាមិនតាន់ខ្លាំងខ្លាប្រហែលទេប៉ុន្តែក៏បានរួមចំណែកដែរនៅក្នុងការអភិវឌ្ឍរហូតនៅក្នុងនោះគឺការរស់នៅបែបធម្មជាតិនេះអានេះគឺជាចំណុចមួយដែលយើង ពេលខ្លះយើងគួរតែរស់នៅ ក្នុងបរិបទបែបធម្មជាតិនេះល្អជាងដែលគ្រូសួរយើងថាតាមការដែលយើងរស់នៅ តាមបណ្ដាខេត្តការដែលយើងរស់នៅក្នុងក្រុងវាមានលក្ខណៈល្អប្រសើរយ៉ាងម៉េច ចឹងនៅក្នុងសម័យអង្គរណានេះគឺប្រវត្តិនឹងការស្រាវជ្រាវរូបភាពឯកសារមកទេណានេះការអភិវឌ្ឍវាមានការប្រែប្រួលយ៉ាងម៉េចអីយ៉ាងម៉េចអាហ្នឹងណាលោតមកដល់ពេលបច្ចុប្បន្នស្ថានភាពនៃការរស់នៅកាន់តែមាន ការរីកចម្រើនណាការរីកចម្រើនទៅ លក្ខណៈនៃការប្រើប្រាស់ទឹកដូងលែងមានលែងសូវមានហើយមានតែតាមបណ្ដាខេត្ត ហើយសឹងនឹងតាមបណ្ដាខេត្តមួយចំនួន ទីប្រជុំជន គឺលែងមានទឹកម្ដងទៀតហើយគឺប្រើទឹកស្អាតការច្នៃប្រឌិតអញ្ចឹងចំណុចដែលបានបង្កការរស់នៅរហូតដល់បច្ចុប្បន្នយើងដឹងស្ថានភាពនៃការរស់នៅប៉ុន្តែ អ្វីដែលជាឥទ្ធិពលទៅវិញគឺនេះ energy water waste នេះ pollution នេះគឺគ្រប់ចំណុចទាំងអស់តែម្ដងណា energy ធម្មពលក៏មាន water ក៏មាន waste អាកាកសំណល់អីផ្សេងផ្សេងក៏មាន ការបំពុលក៏មានហ្នឹងទាំងទំនើបទាំងបុរាណរស់នៅទាំងអស់គឺសិតតែបានបង្កឲ្យមានបញ្ហាប៉ះពាល់អញ្ចឹងស្ថានភាពនៃការរស់នៅ កាន់តែទំនើបកាន់តែល្អវាបានបង្កឲ្យមានផលប៉ះពាល់នៅក្នុងហ្នឹងផ្ទះទំនើបវិឡាណាសម្រាប់ប្រើប្រាស់ឲ្យកាន់តែល្អប្រសើរកាន់តែទំនើបមើលទៅឃើញស្អាតប៉ុន្តែ វាបានបង្កឲ្យផលប៉ះពាល់ទៅវិញ អញ្ចឹងចំណុចនៅក្នុងរូបនេះគឺបានលក្ខណៈនៃអឺភាពទំនើបនៅក្នុងពេលបច្ចុប្បន្នសម្រាប់ជីវិតរបស់យើងកាន់តែរីកចម្រើន កាន់តែល្អនិយាយយើងមើលណាកាន់តែសប្បាយចិត្តតែអូប្រទេសរីកចម្រើនសេដ្ឋកិច្ចដើរប៉ុន្តែផ្ទុយទៅវិញទង្វើដែលបានធ្វើរាល់ការអភិវឌ្ឍទាំងអស់អ្វីដែលរីកចម្រើនទាំងអស់ហ្នឹងក៏បានបង្កឲ្យផលប៉ះពាល់កាន់តែខ្លាំងមែនទែនបាទចំណុចទី1ផ្ដើមចេញពីម៉ាស៊ីនត្រជាក់នេះ ម៉ាស៊ីនត្រជាក់គឺបានបង្កឲ្យមានផលប៉ះពាល់ណាផលប៉ះពាល់ខ្លាំងមែនទែនទៅលើកម្ដៅចំហាយកម្ដៅយើងមិនមែនថាឃើញម៉ាស៊ីនត្រជាក់ត្រជាក់អីទៅចេញជាចំហាយកម្ដៅវិញណាយើងត្រជាក់នៅខាងក្នុងវាបានបំលែងចំហាយនឹងនៅ ខាងក្រៅណាមាននៅក្នុងនៅក្នុងម៉ាស៊ីនត្រជាក់មានម៉ាស៊ីនក្តៅនិងម៉ាស៊ីនត្រជាក់អាម៉ាស៊ីនក្តៅនៅខាងក្រៅ អាម៉ាស៊ីននៅខាងក្រៅដង្ហាលហ្នឹងអាហ្នឹងគេហៅម៉ាស៊ីនក្តៅអាត្រជាក់គឺនៅខាងក្នុងដែលយើងដាក់អាហ្នឹងវាបានបំលែងខ្យល់ត្រជាក់ទៅ ជាក្តៅខ្យល់ក្តៅទៅទៅជាត្រជាក់ហ្នឹងរុញរុញខ្យល់ទាំងអស់ហ្នឹងអានេះការវិវត្តអាហ្នឹងណាការវិវត្តរបស់វាបន្ទាប់មកគឺអំពូលភ្លើងក៏បាន បង្កដែរហើយចំហេះតាមរយៈយានយន្តណាម៉ូតូរថយន្ត ម៉ូតូរថយន្តគឺជាកត្តាមួយ បាន ធ្វើឲ្យមានបំពុលនេះ CO2 ណា CO2 សម្ភារៈប្រើប្រាស់ផ្សេងផ្សេងនឹងរោងចក្រសហគ្រាសអាហ្នឹងយើង daily life យើងមិនប្រមាណទេប្រមាណកាន់តែខ្លាំងគឺពាក់ព័ន្ធគ្នាជាមួយនឹងនេះរោងចក្រសហគ្រាសធំធំទាំង lain ដែលមកធ្វើការ នៅ ការអភិវឌ្ឍនិងការវិនិយោគនៅក្នុងប្រទេសយើងក៏បានបង្ក ហើយមានការបង្ហូរទឹកស្អុយចូលទៅក្នុងទន្លេចូលទៅក្នុងបឹងបួយផ្សេងផ្សេងទាំងអស់ហ្នឹងសិតតែជាកត្តាមួយយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍហ្នឹងអញ្ចឹងសរុបមកវិញសម្រាប់ស្ថានភាព យើងបច្ចុប្បន្នយើងឃើញ ថាមានផលប៉ះពាល់យ៉ាងយ៉ាងខ្លាំងដែលបើយើងក៏លេចមើលយកចិត្តទុកដាក់គឺយើងឃើញថារាល់ទង្វើទាំងអស់របស់យើងក៏ដូចជាទង្វើទាំងអស់របស់មនុស្សទូទៅនៅក្នុង សង្គមគឺបាន អឺធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថានយ៉ាងខ្លាំងណាដោយដោយមិនបានយកចិត្តទុកដាក់ ចង់និយាយថាបើយើង យកចិត្តទុកដាក់មើលឃើញឃើញមានកំហុសច្រើន តែបើយើងកុំខ្វល់ពងតែ enjoy ជាមួយនឹងការអភិវឌ្ឍទាំងអស់ហ្នឹងអាហ្នឹងអឺយើងសប្បាយនិយាយថាការអភិវឌ្ឍការរីកលូតលាស់ហ្នឹងជារឿងល្អប៉ុន្តែទាំងវើទាំងអស់ហ្នឹងប៉ះពាល់ទៅលើបរិស្ថានទៅវិញហ្នឹងហើយយើង អញ្ចឹងមានន័យថាយើងចង់ចង់ទៅរស់នៅ ក្នុងបរិបទនៃ សម័យបុរាណឡើងឡើងវិញឬក៏យ៉ាងម៉េចយើងមិនអាចទៅរួចទេហើយចំណុចនៃវិវត្តមួយមួយពីពីដើមមកមកការវិវត្តពីសង្គមមួយទៅសង្គមមួយពីការកັບចាក់វាយយកទឹកដីការអភិវឌ្ឍមួយមួយ គឺព្យាយាមធ្វើពីដើមមកហើយអាហ្នឹងมันអាចត្រឡប់ក្រោយទៅវិញទេគឺអត់ទេប៉ុន្តែវា ត្រូវឆ្នៃប្រឌិតធ្វើម៉េចឲ្យការរស់នៅ ក្នុងពេលបច្ចុប្បន្ននេះកាន់តែមានភាពល្អប្រសើរកាន់តែមានភាពអឺឆ្នៃប្រឌិតហើយគិតគូរទៅលើបរិស្ថានអញ្ចឹងរឿងដែលគេចង់ឲ្យយើងធ្វើគឺការបដោះផ្នត់គំនិតចេញពីការប្រើប្រាស់អ្វីដែលទំនើបនឹងឲ្យគិតគូរទៅលើបរិស្ថានម្ដងបន្តិចម្ដងបន្តិចអញ្ចឹងណាអាហ្នឹង អញ្ចឹងចំណុចហ្នឹងគឺជាចំណុចដែលប្រើព្រួលដែលយើងត្រូវច្នៃប្រឌិតអូខេចូលដល់ចំណុចបន្តចូលដល់ចំណុចទី3 ចំណុចទី3ចំណុចទី3និយាយពីបញ្ហាបរិស្ថានពិភពលោកអញ្ចឹងអាទាំងវើទាំងអស់ហ្នឹងគឺបានបង្កឲ្យប៉ះពាល់អានេះយើងនិយាយពីព្រោះអាទាំងអស់ហ្នឹងអឺអាបញ្ហា climate change ហ្នឹងមិនមែនបញ្ហាមនុស្សតែមួយប្រទេសទេហើយមនុស្សតែមនុស្សមួយក្រុមទេនៅពេលដែលវាធ្វើអឺឲ្យប៉ះពាល់នៅគណៈពេលដែលតាយើងបន្តតិច នៅគណៈពេលដែលយើងបដោតសំខាន់ទៅលើបញ្ហាបរិស្ថានព្រោះបរិស្ថានហ្នឹងគឺជាបញ្ហាមនុស្សទាំងអស់គ្នា ជាមនុស្សនៅក្នុងពិភពលោកមិនមែនជាបញ្ហារបស់បុគ្គលម្នាក់ហើយក៏មិនមែនជាបញ្ហារបស់មនុស្សមួយក្រុម ហើយក៏មិនមែនជាបញ្ហារបស់ប្រទេសមួយដែរគឺជាគឺជាបញ្ហាទាំងអស់គ្នាណាទាំងអស់គ្នាគឺត្រូវ ទទួលនៅឥទ្ធិពលនៃការប្រែប្រួលបរិស្ថានទាំងអស់ហ្នឹងគឺយើងមិនអាចនេះទេព្រោះនៅថាតំបន់កន្លែងមួយចំនួនចាប់ផ្ដើមធ្វើឲ្យមានផលប៉ះពាល់អញ្ចឹងមិនមែនថាអូនៅក្នុងតាមបណ្ដាខេត្តមួយមួយឬក៏តាមប្រទេសមួយមួយគាត់ជ្រក់គាត់ជួបគ្រោះរាំងស្ងួត អញ្ចឹងនេះនេះតាមរូបយើង ជួបគ្រោះរាំងស្ងួតសួរថាគាត់ប៉ះពាល់តែកន្លែងគាត់ ឬក៏យ៉ាងម៉េចអញ្ចឹងវាកើតឡើងដោយសារតែបញ្ហា មនុស្សទាំងអស់គ្នារួចហើយវាបានបង្កទៅឲ្យអឺគ្រោះថ្នាក់ឬក៏ការទទួលអតិពលនៅក្នុងតំបន់ផ្សេងផ្សេងដែលវាងាយរងណាងាយរងគ្រោះងាយនឹង នឹងបាត់បង់ឬចាប់ផ្ដើមបន្តម្ដងតិចម្ដងតិចអញ្ចឹងកម្ដៅឡើងរួមធ្វើឲ្យតំបន់មួយចំនួនចាប់ផ្ដើមបាត់ដែលគ្រូសង្កេតឃើញថានៅតាមបណ្ដាខេត្តយើងក៏ដោយនៅក្នុងខេត្តដែលកន្លងមកដែលគ្រូធ្លាប់ឃើញហើយនៅស្រុកកំណើតឃើញដូងពីមុនមកយើងជីកបាន ក្នុងតាម3ម៉ែត្រតាម2ម៉ែត្រអីគឺយើងជីកទៅគឺមានទឹកហើយ តែឥឡូវតែជំរឿប៉ុណ្ណឹងគឺអត់មានដងដែលធ្លាប់ប្រើប្រាស់បានតែបាយជារូតរីងហួតអីចឹងទៅចឹងហើយទៅជីកបន្ថែមពីមួយឆ្នាំទៅមួយឆ្នាំជីកបន្ថែមម្ដងណានៃការប្រើប្រាស់ហ្នឹងកាន់តែច្រើនកាន់តែជីកវានៅតែអត់មានឬក៏នៅតែប្រើប្រាស់មិនគ្រប់គ្រាន់អញ្ចឹងយើងសង្កេតមើលឃើញតាមស្ថានភាពហ្នឹងអញ្ចឹងសួរថាហ្នឹងវាបានមកពីណា ដោយសារអីប្រភពទឹកដូចពីពីខាងដើមដែលគ្រូនិយាយពីធនធានទឹកនៃការដែលយើងប្រើប្រាស់មានខ្សែលំហូរទឹកសន្តានដីវាប្រែប្រួលហើយវាវាមិនចេះតែមានដែរអញ្ចឹងណាវាមិនចេះតែមានទេអញ្ចឹងដល់ពេលអាចថាពីនឹងកន្លែងហ្នឹង មានដង្ហើមទឹកអញ្ចឹងធ្វើឲ្យទឹកចេញធ្វើឲ្យទឹកដែលអាចជីកបលាយជីកអីបានណាជីកបលាយជីកដងជីកស្រះអីបាន ហើយវាមានដង្ហើមទឹកចេញអានឹងធនធានមួយ នៅពេលដែលវាធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថានឬក៏បញ្ហាមួយចំនួនចំណុចទី1គឺវាបាត់ធនធានហ្នឹងធនធានអាចថាទឹកនៅក្នុងដង្ហើមទឹកនៅក្នុងហ្នឹងវាមានបរិមាណឧទាហរណ៍ថា10000ម៉ែត្រគូបចឹងទៅឧទាហរណ៍ណានៅក្នុងហ្នឹងវាមាន10000ម៉ែត្រគូបនៅពេលដែលយើងយកទៅប្រើប្រាស់អស់វាអាចបាត់បង់ដែរទី1 ទី2គឺបញ្ហាទៅលើ ការចេះអត្តពលទៅលើ climate change នឹងឯងណាអូខេអញ្ចឹងយើងមើលតាមរូបនីមួយនីមួយ គឺបានបង្ហាក់បានបង្ហាញពីតំបន់ពីគ្រោះធម្មជាតិណាពីបញ្ហាផ្សេងផ្សេងដែលកើតឡើងតាមរយៈបរិស្ថានដែលពីទង្វើរបស់យើងណានេះដូចក្មេងៗយួរសម្រាមយួរស្បោងរើសសម្រាម រើសអីហ្នឹងអានឹងសិតតែជាចំណុចដែលជាអត្តពលទៅលើបរិស្ថានទាំងអស់ហ្នឹងណាហ្នឹង នេះគ្រោះរាំងស្ងួតណានៅនារីចាស់នៅប្រទេសផ្សេងផ្សេងទៀតក៏គាត់ខ្វះខាតទឹកហើយក្មេងនៅខាងក្រោមនេះក៏អញ្ចឹងដែរហើយសម្រាប់សម្លឹងមើលទៅមើលស្ថានភាពនៅក្នុង ប្រទេសយើងខាងក្រោមនេះនេះសាប៊ូទឹក ខាងនេះបាយទៅទៅទៅភ្លៀងទៅកកស្ទះទឹកណានឹងនេះវិញដូចជានៅបាត់ដំបង នេះនឹងពាក់ព័ន្ធជាមួយនឹងផ្សែងនៅក្នុងក្រុងណា ozone layer ណា develop for the acid rain ណា greenhouse effect ណា air pollution ក៏បញ្ហាទាំងអស់ហើយនេះសិតតែជាបញ្ហារួមបោះពិភពលោក យើងមិន អាចថាជាបញ្ហាយើងហើយយើងក៏មិនជាអ្នកបង្កមានន័យថាទង្វើ មនុស្សទាំងអស់គ្នាហ្នឹងឬក៏ទង្វើរបស់មនុស្សមកក្រុមមិនអាចទេគឺទង្វើរបស់មនុស្ស គ្រប់គ្នាហើយបង្កឲ្យទៅជាបញ្ហាព្រោះយើងរស់នៅក្នុងលើផែនដីតែមួយរស់នៅក្រោមដំបូលនៃស្ទប់អូโซនតែមួយណាក្រោមមេឃតែមួយណាអាហ្នឹងជាចំណុចមួយដែលត្រូវយកចិត្តទុកដាក់ហ្នឹងអូខេចូលដល់ចំណុចបន្ត Global Environment Issue ទាំងទាំងវើបន្តហ្នឹងទៅ បាន ធ្វើឲ្យកើតឡើងទៅលើបញ្ហានៃអឺវិបត្តិ វិបត្តិជាច្រើននៅក្នុងនោះគឺគ្រោះរាំងស្ងួតដែរมันអាចធ្វើបង្កដំណាំផលបាននៅពេលដែលមានគ្រោះរាំងស្ងួត រាំងស្ងួតខ្លាំងណាហើយនៅពេលដែលទឹកជំនន់ទឹកជំនន់ខ្លាំង Rye yield were destroyed affected by heavy flooding Rye field ណា because there are no rain នេះ dry ចាប់ផ្ដើម ក៏គ្រោះរាំងស្ងួតមិនអាចធ្វើដល់ពេលដែលយើងចាប់ផ្ដើមធ្វើទៅជាទឹកចំនួនវាទៅជាចឹងទៅវិញអានេះគឺជាបញ្ហារួមណាអូខេចំណុចចាត់តពលបន្តទៅលើសតបអូโซនសេអូដឺនឹងបានបង្កឲ្យមាន បញ្ហាកើតឡើងដែលអាចកម្ចាត់នេះពីកម្ដៅពន្លឺព្រះអាទិត្យវាបានធ្វើឲ្យនេះ កម្ពស់កម្ដៅពន្លឺព្រះអាទិត្យហ្នឹងគឺខ្លាំងមែនទែនហើយយើងមានស្តប់អូសូនដើម្បីការពារច្រើនហើយទង្វើរបស់យើងហ្នឹងបានបង្កឲ្យអឺបានបង្កឲ្យមាន ផលប៉ះពាល់ទៅលើស្តប់អូសូននីមួយនីមួយអញ្ចឹងកត្តាដែលធ្វើឲ្យមានផលប៉ះពាល់ហ្នឹងគឺបញ្ហាបំពុលផ្សេងផ្សេងដែលមាននេះ C CFC HC PF នេះសារសកាត់ទៅលើផ្នែកស្តប់អូសូនណា ហ្នឹងគ្រូមិនបានស្រាវជ្រាវទេអាហ្នឹងគាត់តែដឹងពីផលប៉ះពាល់តែប៉ុណ្្នឹងទេបើថាឲ្យស្រាវជ្រាវទៅលើអានេះស្អីគេអានេះស្អីគេទៀតអាហ្នឹងស្វែងយល់បន្ថែមអាហ្នឹងហើយអាសារធាតុបំពុលទាំងអស់នៃទង្វើរបស់យើងនឹងបានបង្កឲ្យមានផលប៉ះពាល់ទៅលើស្រទាប់អូហ្សូននីមួយៗស្រទាប់អូហ្សូនដែលមាន layout ផ្សេងផ្សេងគ្នាណានេះ solar នេះ radiation ozone layout នេះ troposphere អាចចំណុចនឹងឯងដែលធ្វើឲ្យបាត់ផលប៉ះពាល់ដល់ពេលដែលធ្វើឲ្យដាច់ស្រទាប់អូហ្សូនហ្នឹងកម្ដៅកាន់តែខ្លាំងទៅក្តាំងទៅខ្លាំងទៅសួរកម្ដៅមកពីណាមិនមែនទេកម្ដៅកម្ដៅពន្លឺព្រះអាទិត្យហ្នឹងគឺជាកម្ដៅមួយដែលវាថេរប៉ុន្តែស្រទាប់អូហ្សូន ទេដែលស្ដើងទៅស្ដើងទៅវាធ្វើឲ្យផលប៉ះពាល់កាន់តែខ្លាំងអញ្ចឹងដូចយើងប្រើกระดาษស្ដើងយើងប្រើกระดาษស្ដើង យើងយកមកខ្ចប់ឯនឹងกระดาษប្រើกระดาษស្ដើងกระดาษក្រាស់ឬក៏ភួយស្ដើងភួយស្រាស់ហ្នឹងដល់ពេលដែលយើងទៅ10ហ្នឹងណាកម្ដៅវាវាក្ដៅជានិច្ចហើយប៉ុន្តែនៅពេលដែលវាចាប់ផ្ដើមទទួលរងអតិពលនៃការបំផ្លាញពីជាតិពុលនៅក្នុងទង្វើរបស់មនុស្សប្រចាំថ្ងៃហ្នឹងទៅវាធ្វើឲ្យបាត់បង់ម្ដងតិចម្ដងតិចម្ដងតិចម្ដងតិចរហូតតើកម្ដៅវាកើនឡើងមានតែកម្ដៅកម្លាំងទប់នៃនៃនៃ នៃអូโซននៃសតពអូโซនហ្នឹងវាកាន់តែស្ដើងវាធ្វើឲ្យកម្ដៅជះពីព្រះអាទិត្យហ្នឹងកាន់តែខ្លាំងអញ្ចឹងហើយបានធ្វើឲ្យយើងឬក៏សេតានភាពនៅក្នុងតំបន់នីមួយៗចាប់ផ្ដើមខ្លាំងដល់ពេលដែលខ្លាំងអាចគ្រោះធម្មជាតិកើតឡើងដល់ពេលដែលសន្ទប់អូโซនខ្លាំងធ្វើឲ្យតំបន់ត្រជាក់មួយចំនួនចាប់ផ្ដើមអាលីតកអាលីតំបន់ដែលកកនៅតកចំណិចហ្នឹងគឺ វាលាយមកទឹកហូរចូលសមុទ្រនីវ៉ូសមុទ្រកាន់តែកើនឡើងកើនឡើងអាហ្នឹងផលប៉ះពាល់បន្តអូខេបញ្ហាបន្តមួយទៀតគឺ ពាក់ព័ន្ធគ្នាជាមួយនឹងនេះជំងឺផ្សេងផ្សេងជំងឺផ្សេងផ្សេងករណីដែលយើងសតបអូសូនកាន់តែហិនហោចទៅណាសតបអូសូនកាន់តែហិនហោចទៅកម្ដៅកាន់តែឡើងខ្លាំងកត្តាផ្សេងផ្សេងកើតឡើងធ្វើឲ្យបាត់បង់ នេះបញ្ហាជំងឺស្បែកជំងឺឆាប់ចាស់ជំងឺអីផ្សេងផ្សេងច្រើនណាភ្នែកណាហើយពាក់ព័ន្ធជាមួយនឹងត្រីក៏ចាប់ផ្ដើមខ្សែដែរចាប់ផ្ដើមបាត់បង់ដែរអាហ្នឹងសត្វតែជាទង្វើរបស់នោះដែលគេឃើញមូលហេតុហ្នឹងហើយបានគេចាប់ផ្ដើមយកចិត្តទុកដាក់ភ្លៀងអាស៊ីតនេះភ្លៀងអាស៊ីតបានបង្កណាបានបង្កឲ្យមានកត្តាជាច្រើនដែលដែលយើងមុនបាតុភូត ថានៅ ក្នុងស្រុកយើងគូមិនបានឃើញនឹងភ្នែកឃើញច្បាស់ណាតែមិនដឹងថាយ៉ាងម៉េចនៅ បាត់ដំបងអីថាភ្លៀងធ្លាក់តកកភ្លៀងធ្លាក់អីផ្សេងផ្សេងអាហ្នឹងសត្វតែជាសញ្ញាណមួយ បង្កឲ្យមានផលប៉ះពាល់ដែរណា phenomenon of acid rain has been widely recognized from 30ឆ្នាំមុនណាភ្លៀងអាស៊ីតហ្នឹងគឺត្រូវបានគេទទួលស្គាល់ថាវាមានជាតិអាស៊ីតខ្លាំង តាំងពីឆ្នាំពី35ឆ្នាំកន្លងមកហើយហើយពាក់ព័ន្ធជាមួយនឹងការបំពុលទៅលើត្រីត្រី បំពុលត្រីធ្វើឲ្យត្រីនឹងងាប់ភ្លៀងអាស៊ីតខ្លាំងជាតិអាស៊ីតកើននៅក្នុងនីវ៉ូទឹកធ្វើឲ្យប៉ះពាល់ក្រោយបាយ increase acid សម្រាប់នេះ lack water increase ទៅលើ acid link to the low of pH នេះធ្វើឲ្យទឹក pH ទឹក niveau acid ទឹកនៅក្នុងអឺ បឹងនៅក្នុងអូនៅក្នុងប្រៃអីផ្សេងផ្សេងចាប់ដើមអានេះបង្កហើយយកទៅប្រើប្រាស់ឬក៏អីផ្សេងផ្សេងគឺប៉ះពាល់មែនទែនអាហ្នឹងសិតថាជាចំណុចនៃអាស៊ីតដែលយើងទៅចិញ្ចឹមចិញ្ចឹមត្រីក៏ដោយចិញ្ចឹមបកងចិញ្ចឹមអីយើងវាស់ pH វាស់ pH ហ្នឹងគឺវាស់កម្រិតអាស៊ីតនៅក្នុងទឹកណាមួយទៀតគឺការប្រើប្រាស់ plastic លើសណាលើស ទៅលើ plastic ដែលយើងប្រើប្រាស់ណា8 million ton of plastic to the sea annually នៅក្នុងឆ្នាំ2020 number of fish is half of plastic នេះអានឹងយើងអាចទៅមើលបញ្ហាបរិស្ថានទៅអានឹងកាន់តែសម្បូរបែបណាផលប៉ះពាល់កតាយផ្សេងផ្សេងទាំងអស់នៅក្នុងហ្នឹងគឺសម្បូរចឹងអានេះគឺជាការបដិសផ្នត់កំណត់មួយដែលដែលយើងធ្វើអ្វីមួយ មិនបានគិតគូរទៅលើផ្លាស្ទិកដែលយើងត្រូវផ្លាស់ប្រែប្រួលហើយមួយចំនួន បាន ផ្លាស់ប្ដូរហើយហើយនៅតែរដ្ឋាភិបាលឬក៏កតាអាជ្ញាធរដែនដីឬក៏អាជ្ញាធរមានសមត្ថកិច្ចផ្សេងផ្សេងដែលត្រូវយកមកអនុវត្តសួរថាមាន ច្បាប់អត់មានមេរៀនក្រៅក្រៅយើងណាបន្តប៉ុន្តែទាំងអស់ហ្នឹងទាំងវើហ្នឹងគឺត្រូវធ្វើដែលយើងគ្នាយើង គេមិនសូវដាក់ច្បាប់រឹតបន្តឹងប្រហែលទេទៅលើការប្រើប្រាស់ប្លាស្ទិកហ្នឹងកាពិតច្បាប់វាមានប៉ុន្តែយើងស្ថានភាពសេដ្ឋកិច្ចវានៅ ទាបអញ្ចឹងយើងមិនអាចទប់បានទេបើយើងបកទៅក្រោយវិញ គឺយើងកាត់បន្ថយព្រោះការពីដើមការទៅផ្សារចំនួនការទៅផ្សារទៅទៅរុស្ស៊ីណាការទៅផ្សារអឺចាស់ចាស់សម័យមុនដែលគ្រូនៅតូចតូច ចំនួន9ចំនួន9ជាងអឺ8ជាង7ជាង8ជាងមកភ្លាមចេញមកមក9គឺចាស់ចាស់គាត់កាន់កត្រកកាន់កំប្រងអាកំប្រងផ្សារហ្នឹងកាន់ទៅណាកត្រកយួរទៅផ្សារទៅអីគឺមកវិញគឺថងមិនសូវមានទេណាថងមិនសូវមានទេនឹងគាត់កាន់កត្រកទៅយួរទៅកាន់ទៅផ្សារចឹងកាន់ទៅគាត់ទិញអីវ៉ាន់ទៅតម្លាក់ចូលក្នុងកត្រកគាត់ហ្នឹងទៅណា កាន់កាន់ចូលក្នុងកន្ត្រកគាត់ដើម្បីយកមកផ្ទះវិញ តែវិវត្តការវិវត្តកាន់តែល្អកាន់តែងាយស្រួលឥឡូវទៅផ្សារមិនបាច់ទេកាន់តែលុយទៅដាក់លុយពេញតែកាបូបទៅទៅ ដល់ហ្នឹងទៅទិញគេច្រកថង់ឲ្យហ្នឹងអាផ្លាស្ទិកហ្នឹងចឹងការរួមចំណែកនៅ ក្នុង ផ្លាស្ទិកហ្នឹងនៅ តាមទីផ្សារសាមញ្ញរងថ្ងៃធម្មតាគឺអត់ទេ មានតែហាងបើនិយាយពីការរុំចំណាយមួយចំនួនមានតែហាងមួយចំនួនដែលគាត់ធ្វើគាត់នៅតែប្រើអញ្ចឹងផ្លាស្ទិកប៉ុន្តែការរុំខ្ចប់មានបើថាគាត់ដាក់ប្រើស្នោប្រើអីគាត់ថែមលឹកជែកមួយទៀតតំណងថាគាត់គិតគូរទៅលើបរិស្ថានណាណាហ្នឹងកន្លែងខ្លះគាត់ចាប់ផ្ដើមវិចខ្ចប់ ជាស្លឹកជែកវិចចាប់ជាអីហាទាំងអស់ហ្នឹងឥឡូវឡើងថ្លៃដោយសារអីប្រជាពលរដ្ឋយើងលែងសូវដាំហើយលែងមានដីដាំលែងមានអីហើយជាងប្រមូលទិញស្លឹកឈើស្លឹកជែកស្លឹកឈូកស្លឹកអីផ្សេងផ្សេងទាំងអស់ហ្នឹង គឺថ្លៃយកមកធ្វើណាពិបាកជីវិតខ្ចប់មែនទែនដោយសារអីដោយសារតែរបស់ដែលប្រើប្រាស់នឹងវាសម្បូរបែបទៅ វាធូរថ្លៃថង់ផ្លាស្ទិកអីហ្នឹងកាន់តែអឺស្រួលងាយស្រួលដល់ពេលអញ្ចឹងពិបាកយើងបើយើងចង់ទៅ ដើរទៅក្រោយវិញ យើងចង់ទៅយកគិតគូរទៅលើបរិស្ថានពិបាកនឹងកាត់បន្ថយ fish កាត់បន្ថយ plastic យើងទៅរកអាលក្ខខណ្ឌចាស់ហ្នឹងវាពិបាកតែអ្វីដែលយើងអាចធ្វើបានយើងប្រើប្រភេទ refill ឥឡូវហ្នឹងគេកាន់តែទំនើប ទៅ គេប្រើថង់អាស្បោងអាស្បោង refill យើងស្បោងយូផ្សេងផ្សេងដូចតាមបណ្ដាធនាគារបណ្ដាអីផ្សេងផ្សេងគេមានស្បោងឲ្យយើង អាស្បោងរបៀបយូអានេះគេគេហៅ eco bag ហ្នឹង eco friendly bag គេហ្នឹងណា អាចំណុចហ្នឹងឬក៏យើងដេកណាត់ខ្លួនយើងទៅយកទៅណាអាហ្នឹងយើងប្រើម្ដងពីរដងហ្នឹងប្រើជាអចិន្ត្រៃយ៍របស់ដែលយើងអាច refill បានណា refill ប្រើហើយប្រើទៀតប្រើហើយប្រើទៀតរហូតដល់អស់អាយុកាលវាចាំបោះចោលអាហ្នឹងវាកាត់បន្ថយបានហើយ plastic ចុះណាអាហ្នឹងអូខេទី5នេះការ បំផ្លាញទៅលើបរិស្ថានការកាប់បំផ្លាញព្រៃឈើណាយកមកធ្វើផ្ទះយកមកធ្វើអីរុករៀនព្រៃធ្វើកសិកម្មវាប៉ះពាល់ដែរណាមិនអត់ទេរាល់ទង្វើទាំងអស់ហ្នឹងហើយនឹងការលក់ដូរហើយបើសិន ជាយើងរក្សាព្រៃហើយទុកទំហំព្រៃនឹង តាមដើមឈើតាមខ្នាតតាមអីកាប់លក់យកមកធ្វើអាជីវកម្មតាមច្បាប់តាមអីត្រឹមត្រូវអានឹងអត់អីទេតែមានការកាប់បំផ្លាញអានឹងជារឿងមួយដែរធ្វើអីប៉ះពាល់ដែរអានឹង global issue អូខេនេះ deforestation ករណីដែលវាផលប៉ះពាល់ពីអឺវាលរហោឋានណាឬក៏ដែលអត់មានព្រៃប៉ះពាល់ទៅលើអីខ្លះ existing species បាត់បង់ធម្មជាតិបាត់បង់ប្រភេទរុក្ខជាតិប្រភេទសត្វអីផ្សេងផ្សេងទាំងអស់បាទវារត់ទៅនៅគេផ្សេងណាតំបន់ដែលសម្បូរទៅដោយសត្វព្រៃតំបន់សម្បូរសម្បូរទៅដោយសត្វផ្សេងផ្សេងទៀតគឺបាត់បង់ គ្រោះធម្មជាតិគ្រោះនេះ starvation ណាគ្រោះរាំងស្ងួតគ្រោះអត់ឃ្លានណា loss habitat អានេះប្រភេទសត្វអីផ្សេងផ្សេងក៏ត្រូវបាត់បង់ដែរហើយជាមួយទៀត damage ecosystem នេះបាត់បង់ប្រព័ន្ធអឺ ecosystem នេះឯងនេះដែលធ្វើឲ្យប៉ះពាល់ទៅលើ សង្គមយើងទាំងមូលហ្នឹងក្នុងករណីដែលយើងនិយាយពីប្រៃឈើអូខេ deflation horizon បញ្ហាពាក់ព័ន្ធជាមួយនឹងធនធានណាការប្រើប្រាស់ការជីកដងដែលគូបាននិយាយមិញពីមុនមកសបោការការសបោទឹកប្រើប្រាស់ណាការសបោទឹកប្រើប្រាស់ហើយទឹកនឹងត្រូវបានបំពុលការជីកយករ៉ែការជីកដង ការជីកអីផ្សេងផ្សេង គឺសិតតែជាទង្វើទាំងអស់ហ្នឹងដែលអាចបាត់បង់ណា បាត់បង់ទឹកដូចតែគ្រូនិយាយរឿងដងមិញដងពីមុនមកវាមានតែក្រៅឥឡូវអត់មានទឹករីងហួតអស់ប្រើឡើងបានឬក៏ទឹកហ្នឹងប្រើឡើងបានវាទៅទីប្រែប្រួលទៅជាអីផ្សេងផ្សេងណាហ្នឹងប៉ុន្តែមានដងមួយរាប់ឆ្នាំហើយដែលគ្រូមាននៅស្រុកស្រុកកំណើត នៅផ្ទះបងគាត់នៅរាល់ថ្ងៃហ្នឹងស្រុកកំណើតរយៈពេលតាំងពី ឆ្នាំ8ជាងមកឃើញនៅ មានដងមួយនៅក្នុង ដង្ហើមទឹកល្អនៅតែប្រើប្រាស់បានអញ្ចឹងណាអាហ្នឹង តែតំបន់នៅកន្លែងដីចំការមួយចំនួនដែលជីកដងជីកអីផ្សេងផ្សេងគឺជាអត្តពលខ្លាំងមែនទែនគឺអត់មាន ទេពិបាកជីកហ្នឹង ខ្វះខាតទឹកក្នុងការប្រើប្រាស់អូខេតែអ្វីទៅ ជាការ បំពល់បរិស្ថាននេះចំណុចបន្តគឺពាក់ព័ន្ធជាមួយនឹងការបំពល់បរិស្ថានបន្តទៅលើផ្សែងផ្សែងបំពល់ដែលយើងត្រូវគិត បន្តអូខេចូលដល់ចំណុចចុងក្រោយនៅក្នុងមេរៀនបន្ថែមទៅលើចំណុចទី5នៅក្នុងមេរៀនទី1របស់យើង បាទនៅក្នុងហ្នឹងមាន who what នេះ 5w28 ដែលយើងត្រូវគិតគូរ 5w28 អញ្ចឹងរាល់ប្រទេសទាំងអស់រាល់ពិភពលោកគេចាប់ផ្ដើមយកចិត្តទុកដាក់ទៅលើបញ្ហាបរិស្ថានដោយប្រើ keyword ទាំងអស់នេះ keyword ដែលមាន 5W2H ខ្លះគេប្រើពាក្យផ្សេងប៉ុន្តែគេបានប្រើប្រាស់លក្ខណៈក្នុងការកាត់បន្ថយទៅលើបរិស្ថានដូចគ្នាក្នុងការរួមចំណែកអញ្ចឹងយុវជនចំនួនក្រោយ ត្រូវគេបានបដោះផ្នត់កំណត់ទាំងអស់ហ្នឹងណាមានមានគម្រោងជាច្រើន ហើយយើងក៏អាចដែរក្នុងក្នុងក្នុងគម្រោងអភិវឌ្ឍអាជីវកម្មនៅក្នុងគម្រោងអភិវឌ្ឍអាជីវកម្មគឺយើង អាចសម្លឹងមើលទៅលើគម្រោងអភិវឌ្ឍបរិស្ថានរបស់គេនៅក្នុងបច្ចុប្បន្នហ្នឹងយើងទៅសម្លឹងមើលហើយអាចទាញបច្ចេកនៃគម្រោងទាំងអស់ហ្នឹងយកមកវិនិយោគបានគេធ្វើដើម្បីបរិស្ថានឬក៏យើងបដោះផ្នត់គំនិតយើង train យើងអនុវត្តទៅលើអាជីវកម្មទាំងអស់ហ្នឹងដើម្បីអឺគិតគូរទៅលើបរិស្ថានព្រោះការបដោះការ train ការ យកចិត្តទុកដាក់ទៅលើបរិស្ថានហ្នឹងត្រូវពិភពលោកទទួលស្គាល់ហើយគេចំណាយលុយច្រើនណាស់សម្រាប់សង្គមណាគម្រោងពួកបរទេសយកមកធ្វើទាំងអស់នៅក្នុងតំបន់ហើយការស្រាវជ្រាវបែបការគិតគូរទៅលើបរិស្ថាន នឹងដូចគ្នានឹងដែរក៏សម្បូរដែរហើយបើយើងគិតទៅលើ green business ចឹងណាហ្នឹងបានចឹងហើយបានថា យើងមានសក្តានុពល ខ្លាំងនៅក្នុងស្ថានភាពក្នុងការអភិវឌ្ឍហើយក៏បដិបត្តិកំណត់យើងឲ្យคล้ายទៅជា ចំនួនក្រោយដែលពោពេញទៅដោយ ការគិតគូរទៅលើបរិស្ថានអូខេចូលដល់ចំណុចមួយមួយ who what when where why how many how អីហ្នឹងយ៉ាងម៉េចអូខេអញ្ចឹងនៅក្នុងនេះ what មួយគឺ what is a problem អ្វីដែលយើងត្រូវប្រោតសំខាន់ទៅលើយើងត្រូវសិក្សាស្វែងយល់ថាអ្វីទៅជាបញ្ហា នៅក្នុងការអឺកើតឡើង ដែលជាអត្តពលទៅលើបរិស្ថានរបស់យើងអញ្ចឹងចំណុចដែលគេគិតទៅលើនៃបញ្ហាទាំងអស់នោះគឺកត្តាចំនួន4ធំធំ waste resource នេះការខ្ជះខ្ជាយទៅលើធនធាន ការខ្ជះខ្ជាយទៅលើធនធានដែលយើងប្រើដោយគូនិយាយរឿងថាយើងមានម៉ាស៊ីនត្រជាក់យើងមានដង្ហល់មេឃត្រជាក់បើកម៉ាស៊ីនត្រជាក់បើកដង្ហល់ភ្លុំភួយអាហ្នឹង waste resource ហ្នឹងកតាដែលយើងត្រូវនឹកឃើញភ្លាមអានេះ daily life យើងនៅមានកតា waste resource ផ្សេងផ្សេងទៀតជាច្រើនណាមិនមែនតែមួយទេ waste ច្រើនណាហ្នឹងហើយបន្តមកគឺ climate change climate change បាយអាកាសប្រែប្រួល environment impact ចាស់អត្តពលទៅលើបរិស្ថានហើយនឹង increase expense កើនចំណាយអាការកើនចំណាយហ្នឹងក៏ វាបានបង្កជាបញ្ហាយើងដែរណាយើងគិតទៅលើ green ប៉ុន្តែបើយើងកើនចំណាយក៏អត់បានដែរយើងអត់កើនទេត្រូវថយចំណាយអាហ្នឹង what is a problem ហ្នឹងបញ្ហាដែលកើតឡើងគឺ4ធំធំកត្តាទាំងអស់នោះគឺបានជាអត្តពលយ៉ាងម៉េចខ្លះនេះ why it is a problem why it is a problem នេះចំណុចទី1គឺ dangerous ណា dangerous នេះ8 million town of plastic to sea 8 town លាន town fish 2000មកក្នុង20 half of plastic គឺពាក់កណ្ដាលនៃ fish ទាំងអស់គឺអាស៊ីតគឺ plastic ហើយមួយទៀត rain acid នេះអូខេ អានេះគឺ node នេះសម្រាប់ SDG UN អាហ្នឹងយុទ្ធសាស្ត្រនៅក្នុង ការគិតទៅលើគឺ green របស់អឺចំណុចទី17របស់បាទអង្គការសហជីវជាតិហ្នឹងណា អញ្ចឹងយើងអាចស្រាវជ្រាវហើយមានឯកសារនៅក្នុងមេរៀនយើងមានបង្ហាញពី title បង្ហាញពីឯកសារផ្សេងផ្សេងយើងអាចទៅរកបានអូខេចូលដល់ចំណុចបន្ត when it's happen តែពេលណាដែលវាកើតឡើងទាំងអស់នោះវាកើតឡើងហើយឥឡូវនេះណាហើយ where នៅណា in the world ទាំងអស់គ្នាគឺប៉ះពាល់ទាំងអស់ ចំណុចទី5 who make it ណា who make it ហ្នឹងសំដៅទៅលើអ្នកណាជាអ្នកធ្វើ អត់មានបុគ្គលណាម្នាក់ទេណាដែលត្រូវជួយគិតគូរហ៊ូ make it ហ្នឹងមនុស្សទូទៅមនុស្សទាំងអស់ពីមនុស្សជាអ្នកធ្វើហើយអ្នកណាជាអ្នកដែលលើក ស្ទួយក៏មនុស្សនឹងដែរអញ្ចឹង យើងមិនអាចចំពោះថាអេបុគ្គលនេះជាអ្នកធ្វើបុគ្គលនោះជាអ្នកធ្វើទេព្រោះម្នាក់ម្នាក់ survival រៀងរៀងខ្លួន រកចំណូលរកចំណេញអឺហើយក៏រួមចំណែកនៅក្នុងការប៉ះពាល់ទាំងអស់គ្នាហើយទាំងអស់គ្នាហ្នឹងមនុស្សគ្រប់គ្នាគឺរួមចំណែកទាំងអស់គ្នាណាអ្នកណាក៏រួមចំណែកក្នុងការក្នុងការធ្វើឲ្យប៉ះពាល់ដែររួមទាំងគ្រូដែរណាហើយចំណុចខ្លះ យើងមិនអាចជៀសបាន ទេហើយបើយើងជៀសតែយើងគេថាយើងឈួតទៀតហើយ ចឹងយើងត្រូវតែម្នាក់ម្នាក់គេត្រូវបដោះបញ្ជ្រាបម្ដងតិចម្ដងតិចម្ដងតិចហ្នឹងម្ដងតិចម្ដងតិចដែលធ្វើឲ្យកាន់តែប្រសើរណាអូខេ 2a keyword សម្រាប់ការអភិវឌ្ឍមួយទៀតគឺ 2a a ចំនួន2 how នេះដល់ចំណុចដែលយើងត្រូវដោះស្រាយ how to settle ត្រូវដោះស្រាយយ៉ាងម៉េចអ្វីដែលត្រូវដោះស្រាយគឺ យើងឲ្យវាទៅជា green green ដែល green innovation ដែលទៅឆ្នៃនឹងហើយជាមូលហេតុដែលអឺយើងត្រូវរួមចំណែកដែរនៅក្នុងផ្នែកហេរ៉ាញ់ធូអឺនៅក្នុងផ្នែក business ណា how much នេះអ្វីដែលយើងត្រូវគិតគឺពេលដែលយើងចូលរួមចំណែក យើងគិតរឿងលុយ how how much ហ្នឹង should be less expense យើងផ្ដើមចេញពី ការគិតគូរទៅលើផលចំណេញណាគិតទៅលើផលចំណេញអញ្ចឹងចំណុចណាដែលចំណេញយើងយើងចាប់ផ្ដើមឆ្នៃឆ្នៃកែសម្រួលដែល plastic យើងនៅខណៈពេលដែលយើងទៅផ្សារទំនើបឥឡូវគេបានរួមចំណាយបើសិនជាយើងគិតទៅលើរឿងចំណាយយើងចាប់ផ្ដើមមកហើយមិនតិចទេថង់មួយតែ4សេនទេ 4កាក់បាទបានដូច400ទេមកកាក់2កាក់អីណា2កាក់800ហើយកន្លែងខ្លះគេដាក់អាហ្នឹងថ្លៃដូចជាឡើងកាន់តែថ្លៃអាហ្នឹងបើសិនជាកាន់តែថ្លៃអាហ្នឹងល្អព្រោះម្នាក់ម្នាក់ដល់ពេលដែលយើងមើល receipt ហ្នឹងទៅឃើញថាអេគ្រាន់តែថង់ plastic ប៉ុណ្ណឹងថ្លៃម៉េះថ្លៃគឺគំនិតនឹងការរួមចំណែកដើម្បីកាត់បន្ថយអញ្ចឹងបើសិនជាយើងឃើញថាថ្លៃអូខេកុំទិញ ថ្ងៃក្រោយត្រូវប្រើថង់ខ្លួនឯងត្រូវប្រើ refill ថង់ខ្លួនឯង eco bag ក៏បានប្រើជាយើងដេ eco bag ជាកណាត់ខ្លួនឯងក៏បានអានឹងយើងឆ្នៃខ្លួនយើងទៅណាកណាត់ចាស់ចាស់ឆ្នៃម៉ូតឆ្នៃអីទៅធ្វើដេទៅអញ្ចឹងយើងទៅទិញអាថង់ហ្នឹងមួយយកទៅប្រើពេលទៅទៅផ្សារទំនើបយើងយកហ្នឹងទៅជាមួយណាដើរគាត់ណាថាយើងអាវាមិនទាន់សម័យគេណាវាពិបាក ហ្នឹងតែយើងអាចប្រើបានយើងដាក់នៅក្នុងឡាននៅក្នុងម៉ូតូទៅទិញអីវ៉ាន់មកដាក់ទៅក្នុងកន្ត្រកគេទៅហើយចាំរួចចាំយកថង់អាហ្នឹងទំនើបមួយយ៉ាងដែរណា យើងអត់ទិញថង់ទេឲ្យគេទិញយើងទៅទិញហើយ នៅក្នុងសារទំនើបនៅក្នុងអីគេមានអតេះរុញគេមានប្រដាប់យួរអញ្ចឹងណាគេមានអតេះរុញមានប្រដាប់យួរអញ្ចឹងដល់ពេលដែលយើងទិញហើយ យើងរុញអតេះនឹងមកវិញមក ប្រដាប់យួរយួរចេញមកមកដល់រថយន្តយើងមកដល់អឺកន្លែងញ៉ាំម៉ូតូយើងប្រមូលដាក់ចូលក្នុងថង់យើង ដែលយើងទុកនៅក្នុងម៉ូតូណាអាថង់ដែលយើងអឺ recycle ឬក៏ eco bag ដែលយើងប្រើហ្នឹងហើយបើយើងមានស្ពីកាបូបធំធំដាក់អាថង់ហ្នឹងចូលជាមួយ ទៅអាហ្នឹងអត់លែងសូវបបាទាញហើយទាញដាក់ទាញចេញពីកាបូបយើងយកថង់យកមកច្រក ហ្នឹងអាហ្នឹងដែលជាចំណុចដែលយើងគិតគូរទៅលើបរិស្ថានហើយយើងថាអេទឹកស្ទីលចាស់កម្រិលអាហ្នឹងវាពិបាកដែរតែបើសិន ជាយើងទទួលស្គាល់គ្រប់គ្នាវាអឺងាយស្រួលណាងាយស្រួលយើងឡើងគិតថាអានឹង steel ចាស់កម្រិលទៀតហើយយើងគិតទៅលើការកើតគូទៅលើបរិស្ថានវិញព្រោះ plastic ទី1ចំណុចទី1គឺថ្លៃចំណុចទី2គឺ យើងនៅតែប្រើ passage ហើយសួរតើកាត់បន្ថយបានអត់អត់ទេនៅតែកាត់បន្ថយគ្រាន់តែថាវាមិនបានទាំងស្រុងទេវាបាន ខ្លះពីមុនមកអាចអឺរាប់លានតោនវាឥឡូវវាចុះខ្លះចឹងទៅណាអាហ្នឹងអាហ្នឹងជាចំណុចមួយដែលបានទប់ស្កាត់ដែរអញ្ចឹងបើគ្រប់គ្នានៅក្នុង អ្វី ដែលដែលចាត់តពលខ្លាំងគឺមិនដាក់តាមបណ្ដាទីផ្សារធម្មតានៅក្នុងប្រទេសបើថាតាមផ្សារទំនើបគេអាចប្រើយុទ្ធសាស្ត្រ ចូលរួមចំណាយកាត់បន្ថយបានប៉ុន្តែសម្រាប់ផ្សារយើងធម្មតានៅឡើយអាហ្នឹងណាហ្នឹងដែរអឺបកកបញ្ហាមែនទែនអូខេអញ្ចឹងសម្រាប់មេរៀនទី1គឺយើងមានប៉ុណ្ណេះឯងនៅក្នុងការដែលយើងគិតគូរទៅលើបរិស្ថានអឺនឹងការអភិវឌ្ឍផ្នត់គំនិតរបស់យើងដើម្បីដោះស្រាយបញ្ហានេះគ្រាន់តែជាការចាប់ផ្ដើមរបស់យើងហើយអញ្ចឹងយើងទៅគិតគូរតាមរយៈ keyword នៃ 5WH2 គួរដោះស្រាយយ៉ាងម៉េចទៅលើកលឹះដែលយើងត្រូវធ្វើហើយផលប៉ះពាល់អីអញ្ចឹងបញ្ហាទី1ដែលយើងត្រូវធ្វើគឺ problem ដែលកើតឡើងទាំងអស់ហ្នឹងណានេះនេះដែលយើងត្រូវគិតគូរថាតើ វាបានរួមចំណាយអ្វីខ្លះគួរដោះស្រាយយ៉ាងម៉េចគូបានបង្ហាញបង្ហើបហ្នឹងយើងត្រូវអាចគិតជាកលឹះបន្ថែម នៅក្នុងការច្នៃប្រឌិតហើយគ្រប់គ្នាត្រូវចាប់ផ្ដើម ទៅលើគំនិតនៅក្នុងគំនិត green ហ្នឹងចាស់ឆ្នៃប្រឌិតយ៉ាងម៉េចហើយសម្រាប់ការរួមគ្នាធ្វើ assignment អញ្ចឹងការឆ្នៃប្រឌិតរបស់យើង ការរួមចំណាយរបស់យើងនៅក្នុង ការប្រផុសគំនិតទៅលើគំនិត green ណាផ្ដើមចេញពីខ្លួនឯងផ្ដើមចេញពីបញ្ហាដែលកើតឡើងកន្លងមកនឹងតាមអ្វីដែលគ្រូបានលើកឡើងនឹងចាប់ផ្ដើមស្វែងយល់ពីបញ្ហាអឺ នៅក្នុងសង្គមយើងយើងផ្ដើមចេញពីសង្គមយើងទៅឃើញហើយបណ្ណាពោថាសង្គមយើងក៏ជាកតៈជាជាអ្នករួមចំណែកមួយនៅក្នុងការបង្កឲ្យបញ្ហាកើតឡើងដែរអូខេអញ្ចឹងមេរៀនទី1បានបញ្ចប់ហើយអញ្ចឹងសង្ឃឹមថាយើង ទទួលបានចំណេះដឹងបានគួរសមហើយនឹងការស្រាវជ្រាវបន្ថែមទៀតពាក់ព័ន្ធគ្នានឹងផលប៉ះពាល់ឬក៏ជាមូលហេតុនៅក្នុងការធ្វើឲ្យប៉ះពាល់ទៅលើបរិស្ថានទាំងមូល។